ស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin ចង់មកសម្រាយរឿង Mr Bean ប្រភេទជា cartoon ឲ្យអ្នកទាំងអស់គ្នាបានទស្សនា តែមុននឹងចូលទៅកាន់សាច់រឿង admin សូមអ្នកទាំងអស់គ្នាជួយចុច subscribe channel ខ្មែរ Movie Review ដើម្បីទទួលបានវីដេអូថ្មីៗផ្សេងៗទៀត ក្តារសាច់រឿងមកយើងបានឃើញ Mr Bean គាត់កំពុងតែកត់ត្រាមុខម្ហូបដែលគាត់ត្រូវតែទិញនៅផ្សារទំនើបហើយពេលនោះគាត់ក៏បានដើរមកមើលទូរទស្សន៍ឃើញប៉ូលីសកំពុងតែស្វែងរកចាប់ចោរដែលតែងតែលួចតុក្កតារបស់ក្មេងៗប៉ុន្តែក៏មិនបានចាប់អារម្មណ៍រឿងដែលប៉ូលីសកំពុងនិយាយនេះឡើយនិយាយពីចោរពីរនាក់ដែលប៉ូលីសកំពុងតាមចាប់ខ្លួននោះពួកគេក៏បានឃើញប៉ូលីសកំពុងតែនិយាយអំពីខ្លួនគេនៅក្នុងទូរទស្សន៍ផងដែរ ហើយពួកគេបានបោះតុក្កតាដែលគេបានលុយបាននោះទៅក្នុងគំនរតុក្កតាជាច្រើន។ ហើយឥឡូវយើងទៅនិយាយអំពី Mr Bean ដែលគាត់នៅក្នុងផ្សារទំនើបកំពុងទិញអីវ៉ាន់វិញយើងមកឃើញគាត់ទិញដូចជាគ្រឿងកំប៉ុងបន្លែផ្លែឈើជាច្រើនហើយនៅពេលដែលគាត់កំពុងទិញគាត់បានឃើញក្មេងម្នាក់បានយកផ្លែឈើយកដាក់ចូលទៅក្នុងខោរបស់វានៅពេលដែលគាត់បានឃើញបែបនេះគាត់ក៏បានដើរទៅមើលក្មេងនោះហើយក៏បានធ្វើឲ្យក្មេងនោះហើយអាចគាត់ក៏បានរត់គេចពីកន្លែងក្មេងនោះទៅដោយសារតែគាត់រត់គេចនៅក្នុងពេកគាត់ក៏បានផ្លេចយកតុក្កតារបស់គាត់ដែលមានចូលថេតដេននោះយកទៅតាមខ្លួនរបស់គាត់ ហើយនៅពេលដែលគាត់បានទៅរើសគ្រឿងកំប៉ុងរបស់គាត់តគាត់មិនបានឃើញ Teddy ដែលជាតុក្កតារបស់គាត់ឡើយហើយគាត់ក៏បានរកតុក្កតារបស់គាត់ជាខ្លាំងហើយយើងបានឃើញអ្នកដែលបានលួចតុក្កតារបស់គាត់នោះគឺជាចៅម្នាក់ដែលកូលីកំពុងតែស្វែងរកចាប់ខ្លួនហើយចៅពីរនាក់នោះបានបន្លំខ្លួនធ្វើជាយាយចាស់និងកូនក្មេងដែល Mr Bean បានរត់គេចមុនពេលដែល Mr Bean បាត់តុក្កតារបស់គាត់ គាត់បានជិះឡានស្វែងរកតុក្កតារបស់គាត់គ្រប់ទីកន្លែង រហូតទាល់តែគាត់បានជួបចោរពីរនាក់ដែលបានលួចតុក្កតារបស់គាត់គាត់ក៏បានជិះដេញតាមឡានចោរពីរនាក់នោះប៉ុន្តែតាមមិនទាន់លុះស្អែកឡើងគាត់ក៏បានដើរបិទសេចក្តីប្រកាសតាមស្វែងរកតុក្កតារបស់គាត់នៅតាមសួនច្បារនិងតាមបង្គោលគ្រប់ទីកន្លែង ហើយគាត់ក៏បានយករោគតុក្កតារបស់គាត់យកទៅប្តឹងប៉ូលីសដើម្បីឲ្យប៉ូលីសតាមស្វែងរកតុក្កតារបស់គាត់ប៉ុន្តែប៉ូលីសគាត់ក៏បានចង្អុលទៅកាន់រោគតុក្កតាជាច្រើនដែលគេឲ្យគាត់ជួយស្វែងរកឥឡូវយើងនិយាយពីចៅពៀដែលបានលួចយកតុក្កតារបស់ Mr. Bean វិញយើងបានឃើញពួកវាយកស្រោមជើងដាក់ធ្វើជាត្រចៀកហើយយកទៅដាក់ហាលជាច្រើន លោកព្រះមូលមាសត្បិញកំពុងតែបិទលិខិតស្វែងរកតុក្កតារបស់គេជាធម្មតាហើយគេក៏បានឃើញក្មេងម្នាក់បានយកតុក្កតាដែលស្រដៀងជាមួយនឹងតុក្កតារបស់គាត់យកមកលេងនៅពេលដែលគាត់ឃើញបែបនេះគាត់ក៏បានតាមទៅរកអ្នកដែលបានលុបតុក្កតានោះហើយគាត់ក៏បានឃើញចោលពីរអ្នកដែលបានលុបតុក្កតារបស់គាត់នោះបន្លងខ្លួនធ្វើជាអ្នកលុបតុក្កតាហើយគាត់ក៏បាននឹកឃើញវិធីមួយគឺគាត់បានជោគខ្សែដែលបានព្យួរតុក្កតាទាំងអស់នោះយកមកចងជាមួយនឹងឡានរបស់គាត់ហើយគាត់ក៏បានជិះឡានរបស់គាត់ ដៅលើស្ពានមួយដែលសន្មោជាមួយនឹងឡានរបស់គាត់ហើយគាត់ក៏បានបញ្ឆោតឲ្យចោរទាំងពីរនោះបានជិះឡានតាមគាត់ប៉ុន្តែឡានរបស់ចោរនោះបានជាប់នៅលើស្ពានមិនអាចជិះទៅមុខបានហើយចោរនោះក៏បានចេញតាមមកអូនហើយធ្លាក់ចូលទៅក្នុងស្រះដែលស្ថិតនៅក្រោមស្ពាននោះទៅចោរនោះក៏ត្រូវបានប៉ូលីសចាប់បានហើយពេលនោះ Mr Bean ក៏បានចែកតុក្កតាដែលគាត់បានយកពីចោរទាំងពីរនោះទៅឲ្យក្មេងៗហើយគាត់ក៏បានយកតុក្កតាធាតុរបស់គាត់មកវិញហើយរឿងក៏បានចប់ត្រឹមនេះ Thank you.